ម៉ាថាពិតទៅខ្ញុំក៏មានអារម្មណ៍ពីនាងដែរគាត់តែខ្ញុំខ្លាចបាត់គូប្រកួតប្រជែងព្រោះខ្ញុំជាមនុស្សរឹងមាំអញ្ចឹងខ្ញុំក៏មិនចង់ឃើញគូប្រកួតប្រជែងរបស់ខ្ញុំនឹងទន់ខ្សោយដែរចាំតែទិញឲ្យ បងអូនស្រីកុំតណាចាបងទីណែបងណាងាយកុំតណាចាបងបងខ្លាចបងឯកាបងមានបណ្ដាគេនៅក្បែរបងឯងប៉ាម៉ាក់លេងនៅមួយបងឯងកុំតណាចាបងនៅមួយបងនៅមួយបងណាងាយណានៅមួយបងណាងាយម្នាក់ស្រីនេះលវលវាយអីខ្លួនឯងហ្នឹងមនុស្សដូចគេហ្នឹងមានប្អូនស្រីដែរអ្ហ៎ បងស្រីបងស្រីបងស្រីកុំតាណាចោលបងកុំតាណាចោលបងនៅមួយបងនឹងហើយកុំតាណាចោលបងពេលនេះបងនៅម្នាក់ឯងបងខ្លាចបងបារម្ភពីឯងបងនឹកឯងបងចង់ជួបមុខកុំតាណាចោលបងនៅនឹងឯណានៅនឹងហើយកុំតាណាកុំតាណានៅមួយបងនឹងហើយនៅមួយបងនៅមួយប ល់សួរខ្លួនទេបងពិបាកក្នុងខ្លួនខ្លាំងណាស់អត់មានអ្នកមើលថែព្រោះឯងលើកមុនដូចជាលឺនិយាយថាម៉ាក់ផននាង នៅបរទេស សិនជាខ្ញុំអត់ធ្វើបាបនាងគ្រប់យ៉ាងក៏វាមិនចឹងដែរបងអើយបង មានដឹងថាផ្ទះផងមេតានៅណាអត់អនីសាមាន ការអីជាមួយនឹងមេតាមែនបានជាសួររកផ្ទះគេខ្ញុំមានការចង់ជួបគាត់អូអញ្ចឹងអត់អីទេចាំបងផ្ញើទីតាំងឲ្យតាមលេខទូរស័ព្ទណាបាយផ្ញើមកឥឡូវមកបងផ្ញើមកតាមទូរស័ព្ទខ្ញុំឥឡូវមកណា ដូចជាចម្លែកដល់ហើយបងផ្ញើទៅហើយក៏ប៉ុន្តែបងក៏តាក់ទងមេតាបានដែរព្រោះថាថ្ងៃហ្នឹងមេតាត្រូវមកថតកម្មវិធីជាមួយឯងដែរមែនទេហ្នឹងហើយអរគុណច្រើនណាស់បងចឹងខ្ញុំទៅសិនហើយហើយចាំឯងជួយប្រាប់អ្នករៀបចំផងណាថ្ងៃហ្នឹងខ្ញុំថតត្រឹមប៉ុណ្្នឹងទេនេះ គេគេតាណានីសាមានរឿងអីជាមួយនឹងមេតាបានជាគេសួររកទីតាំងផ្ទះមេតាហើយបញ្ញាបែបនេះអ្ហាដឹងដូចគ្នាតិចមាននឹងអីអើអូប៉ុន្តែប្រាប់ហើយណាឯងហ្នឹងមិនក៏មិនចេះខាត់យើងផងយើងអត់ដឹងទេឯងតាហួយឯងហ្នឹងតិចលោ លោកប្រធានដឹងលោកប្រធានកាច់ជាស្ដីឲ្យណាយើងអត់ដឹងទេអត់ដឹងទេយើងប្រាប់ថាឯងនឹងជាអ្នកប្រាប់យើងបានប្រាប់អីណាហេអត់បានធ្វើអីផង លីនមកខ្ញុំមានការងារចាមានគឺមានបែប friend របស់មេតាថ្ងៃនេះសំហៅលោកប្រធានបែប friend ម្ដងហើយណានេះរត់កំពុងតែខទៅមេតាមែនទេខ្ញុំថារត់បែកខទៅមេតាឯងពេលនេះមេតាកំពុងតែនៅជាមួយ Ben ហើយគ្មានអ្នកណាស្គាល់ចរិត friend របស់ខ្ញុំច្បាស់ជាងខ្ញុំឯងនាងណា ចូលចិត្តដណ្ដើមអ្វីអ្វីគ្រប់យ៉ាងពីនីសាសំបីតដឹងហើយឮហើយថាបែននេះគេតាមស្រឡាញ់នីសាប៉ុន្តែនៅតែព្យាយាមចូលទៅតាក់ទងបែនទៀតព្យាយាមនេះខ្ញុំគិតថាលីនកំពុងតែព្យាយាមឲ្យខ្លួនឯងអស់ហើយងាយធ្វើច្រើនទេការងាររបស់ខ្ញុំមានច្រើនណាស់ហើយខ្ញុំបានព្យាយាមធ្វើអស់ពីសមត្ថភាពហើយប៉ុន្តែ ដូចជាគ្មានអ្នកណាគេឃើញអំពីចំណុចល្អរបស់ខ្ញុំសោះនេះបងមិនមែនដោយសារមេត្តាសូមបងខ្ញុំមកលឹមធ្វើការតាមសមត្ថភាពនិងអត្តចរិតរបស់យើងក៏ខ្ញុំមិនទទួលមកធ្វើការអញ្ចឹងបើចង់អស់ការងារធ្វើទេសូមធ្វើខ្លួនស្រួលបួលតិចចាឲ្យខ្ញុំសុំទោសបើសិនជាខ្ញុំនិយាយទៅប៉ះពាល់អារម្មណ៍ដល់លោកដិតតែខ្ញុំនឹងព្យាយាមធ្វើការងារអស់ពីសមត្ថភាព បើសិនជាថ្ងៃនេះលោករដ្ឋមិនបានឃើញពីសមត្ថភាពរបស់ខ្ញុំទេខ្ញុំនឹងធ្វើឲ្យលោករដ្ឋឃើញថ្ងៃស្អែកបើថ្ងៃនេះលីន មិនខំប្រឹងកសាងសមត្ថភាពខ្លួនឯងក្នុងថ្ងៃនេះក៏គ្មានឱកាសនិយាយសមត្ថភាពក្នុងថ្ងៃស្អែកអញ្ចឹងខ្ញុំទុកពេលឲ្យលីនមួយខែទៀតដើម្បីកសាងខ្លួនបើមិនចឹងទេខ្ញុំសូមឈប់តាមនឹងចាខ្ញុំនឹងព្យាយាមប្រឹងប្រែងធ្វើឲ្យពីសមត្ថភាព អស់ពីចិត្តអស់ពីកាយអស់ពីបេះដូងនេះមេតាកំពុងខឹងខ្ញុំឬមួយខ្ញុំកំពុងខឹងមេតាមិនបានចោលលើកទូរស័ព្ទទេ បានបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 ទីងជីវិតប្រកបដោយភាពស្វាហាប់ដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លាគូឡូប្លាតូជួយជាងគ្រប់មែនឡាតូចង់ប្រំថាស្រលាញ់ស្រលាញ់មកគេដឹងនឹងខូចចិត្តឯងច្បាស់ទេ ថាប្រហែលឆ្នាំហ្នឹងឯងស្រឡាញ់នីសា ខ្ញុំមិនច្បាស់ទេថាខ្ញុំស្រឡាញ់នីសាឬក៏អត់មិនគ្រាន់តែសួរថាស្រឡាញ់ឬក៏អត់មិនក៏ចុះត្រង់នេះម៉ាកាត់ចិត្តតើបាន គេអត់ស្រឡាញ់ឯងទេនេះសារស្រឡាញ់ខ្ញុំអើយអាយល្ងងណាស់មែនទេអើយអាបែនអាបែននេះអញឡប់ហើយ ព្រមជួយជំនួយខាមួយជួយមើលខ្លួនឯងឯង ខ្ញុំក៏មានបារម្ភពីនាងដែរគាត់តែខ្ញុំខ្លាចបាត់គូប្រកួតប្រជែងព្រោះខ្ញុំជាមនុស្សរឹងមាំអញ្ចឹងខ្ញុំក៏មិនចង់ឃើញគូប្រកួតប្រជែងរបស់ខ្ញុំនឹងទន់ខ្សោយដែរចាំតែទិញឲ្យបងអូនស្រីកុំតណាចោលបងទីណែបងណាងាយកុំតណាចោលបងបងខ្លាចបងឯកាបងអត់មានបណ្ដាគេនៅក្បែរបង ម៉ាក់លេងនៅមួយបងហើយកុំតែណាចាបងនៅមួយបងនៅមួយបងហ្នឹងហើយណានៅមួយបងហ្នឹងហើយម្នាក់ស្រីនេះលវលវាយអីកឯងហ្នឹងមនុស្សដូចគេហ្នឹងមានប្អូនស្រីដែរអ្ហ៎បងស្រីបងស្រីបងស្រីកុំតណាចោលបងកុំតណាចោលបងនៅមួយបងហ្នឹងហើយកុំតណាចោលបង ពេលនេះបងនៅម្នាក់ឯងបងខ្លាចបងបារម្ភពីឯងបងនឹកឯងបងចង់ជួបមុខកុំតាណាសោះបងនៅនឹងឯណានៅនឹងឯកុំតាណាកុំតាណានៅមួយបងនឹងឯងនៅមួយបងនៅមួយបងនឹងឯងបងបងបងបារម្ភបងនឹកបងនឹកឯងខ្លាំងណាស់កុំតាណាជួបបងកុំនៅនឹងឯណាកុំតាណាចោលបងទៀត ទៅណាចាបងនៅមួយបងនៅណាហើយមិនក៏ខ្ញុំមានអារម្មណ៍ថាកក់ក្ដៅ ពេលដែលមេត្តាអប់ខ្ញុំអញ្ចឹងមានអារម្មណ៍ថាគេមិនមែនជាមេត្តាដែលខ្ញុំស្អប់ទេចុះគេជាអ្នកណា ហើយខ្ញុំសុំទោសផងខ្ញុំតាក់ទងទៅតែនាងមេតាបានទេហើយមុននេះអ្នកនាងនីសាថាគាត់មានការប្រញាប់ឥឡូវគាត់ទៅបាត់ហើយអត់អីទេចឹងតោះយើងរៀបចំឈប់បន្តសម្រាប់ទួផ្សេងចាលោកធានលោកថ្ងៃនេះនីសាធ្វើមកថតសូមែនទេខ្ញុំសូមជួបនីសាបន្តិចថ្ងៃនេះនីសាអត់បានមក ហើយជំនាញមានការងារសំខាន់អីការងារសំខាន់អីទៅឬមួយក៏លោកអត់ចង់ខ្ញុំជួបនីសាទេខ្ញុំដឹងថាខ្ញុំមករកគេមកធ្វើការខ្ញុំខុសតែលោកលោកគួរតែធ្វើចរិតអាចារ្យទុំសមនឹងអាយុលោកខ្ញុំមានអារម្មណ៍ថាលោកអាយុច្រើនជាងខ្ញុំតែការគិតនឹងជីវធម៌ដូចមិនសមនឹងអាយុសោះណែលោកដៀខ្ញុំមែនទេអារម្មណ៍ខ្លួនឯងល្អខ្ញុំមកចេះដាក់គេ តិចខ្ញុំចេះដាក់វិញទៅបើមានការងារតែប៉ុណ្ណឹងទេសូមចេញទៅវិញខ្ញុំមានការងារច្រើនទៀតត្រូវធ្វើហើយខ្ញុំក៏មិនចង់ចំណាយពេលវេលាជាមួយមនុស្សមិនគ្រប់ពេលវេលាដូចលោកដែរលោកលោកហួហេតុពេកណានេះខ្ញុំមិនទាន់ហួហេតុដល់កម្រិតប៉ុន្តែក៏ប្រចាំតែខ្ញុំហួហេតុដល់កម្រិត ចុះកម្ដៅនឹងហើយដូចជាគ្រប់គ្រាន់ទេឬមួយក៏ខ្ញុំត្រូវការតែថ្ងៃទៀតហើយខ្ញុំក៏ពងបារម្ភពីគេមែនហេតុអីមកខ្ញុំត្រូវខ្វល់ពីគេគេគេនឹងសត្រូវពួកខ្ញុំហ៎អូប្រហែលមកពីខ្ញុំធ្វើអាគាត់អាគេច្រើនពេកឯងបើខ្ញុំចេះឲ្យចង់ល្អមួយគេវិញហ៎អូយដូចតាមចិត្តខ្លួនឯងអត់តន់មិនចេះនេះចង់ប្រំ បាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងទីការថ្មីរូបមន្តគុយខ្ចៅពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចៅភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat អេធូមៀលទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជា ដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន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 មានប្រសិទ្ធភាព ក្នុងការបំបាត់ការឈឺចាប់និងគ្រុនក្តៅពីងជីវិតប្រកបដោយភាពស្វាហាប់ដើម្បីជំនួយកម្លាំងនិង ខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លាគូឡូផ្លាតូជួយជាងគ្រប់មិនផ្លាតូចង់ប្រ សាបែនហើយមកនឹងធ្វើអីគឺខ្ញុំមកតាមរកបេះដូងរបស់ខ្ញុំហ្នឹងហើយហ៎បេះដូងបេះដូងជ្រូកមែនម្ដុំហ្នឹងមានលក់គ្រឿងក្នុងសัตว์ដែរអេមិនលេងថោចច្រើនទេខ្ញុំដឹងថានីសាឆ្លាតនីសាប្រកបជាកាត់ដីយល់បានហើយបែនចង់និយាយថាខ្ញុំនឹងជាបេះដូងបែនតាមរកពេញមួយថ្ងៃមែនត្រូវហើយ ខ្ញុំកំពុងតាមរកបេះដូងនោះពេញមួយថ្ងៃហើយចង់ឲ្យខ្ញុំធ្វើអីថ្ងៃយើងថ្ងៃមុននឹងខឹងខ្ញុំសាប់ខ្ញុំហ៎ហើយថ្ងៃនឹងក្តៅខ្លួនមែនមកហូរមិនទាំងស្លន់នេះគេខឹងតែគេអត់បានន័យថាគេស្អប់ណាហើយថ្ងៃហ្នឹងគឺក្តៅបេះដូងអត់បានក្តៅខ្លួនទេនឹងស្អីហ៎ហើយសម្រាប់ថាចង់បានអីប្រកាសនេះគឺខ្ញុំមកសួរនីសាហ្នឹងណាសួរថានីសាធ្លាប់ស្រឡាញ់ខ្ញុំអត់ ហើយផងមិនបែនបែនឯងគិតចង់ឲ្យមនុស្សស្រីគេទៅសារភាពមុនហើយចាំប្រាប់គេថាស្រឡាញ់គេវិញមែនខ្ញុំក៏ចង់ដឹងដែរថានីសាទ្របស្រឡាញ់ខ្ញុំអត់ហើយចង់មុនមកនោះមានគិតខ្លួនឯងអត់ថាមានធ្លាប់សារភាពមួយខ្ញុំនៅមែនហើយកាលពីមុនខ្ញុំអត់បានសារភាពទេតែខ្ញុំចង់សារភាពថ្ងៃនេះបានទេខ្ញុំសារភាពហើយណាថាខ្ញុំស្រឡាញ់នីសាខ្ញុំស្រឡាញ់នីសាបានទេមិនសោកចឹងខ្ញុំនិយាយការប៉ັດណា ចុះខ្ញុំមាននិយាយអីចឹងបានន័យថាលីសាស្រឡាញ់ខ្ញុំហ៎អរគុណណាស់ដែលយកព្រមស្រឡាញ់ខ្ញុំតែប្រកាសទេថាឈប់ខឹងខ្ញុំខឹងតែមកផ្លែតា ព្រោះថាឥឡូវដឹងហើយថាឌីសាបានធ្វើអីខុសទេហើយដឹងច្បាស់ទៀតហើយថាឌីសាមិនបានធ្វើអីខុសទាំងអស់ហើយអរគុណបែនដូចគ្នាដែលតែងតែយល់ពីខ្ញុំហើយនៅក្បែរខ្ញុំរហូត មកសួរខ្លួនថងណាអូនឈឺថងណាតោះបងជួយអូនទៅពេទ្យខ្ញុំធូរវិញខ្ញុំអត់អីទេបាញ់ទៅតាមបងឯងវិញហើយបាច់ខ្វល់ពីខ្ញុំទេនេះអូននៅខាងបងមែនបងសុំទោសតែបងមិនបានខកអីហើយអូននៅជឿក្នុងបន្ទប់ម្នាក់ឯងបែបនេះក៏ល្អដែរបងបារម្ភពីអូនណាបើអូនមិនមិនទៅគឺបងទៅតាមអូនទេ ម៉េចមិនដាក់បដាសាដល់ទនីអូនមែនធ្វើឲ្យអូនខឹងហាក់លួងអូនទៀតហូបពិបាកខ្លាំងមានសងសាក្មេងធ្វើគេខឹងហាក់ចេះលួងគេ ហើយមកធ្វើហួងហែងអីណែណៃស្មានតអត់ដឹងមែនពេលគេដួសិតតទៅលើគ្រាគេបីគេអោបហិតគេដូចបារម្ភពីគេណាអញ្ចឹងសាសនាគ្នាមិនបងដូចកូនក្មេងអញ្ចឹងតែពេលនៅក្បែរអូននេះអូនប្រឆាំងបងមែនអូនប្រឆាំងបងមួយម្នាក់ណាទៀតហើយ បានន័យថាម៉េចចឹងបានន័យថាបងមានស្រីច្រើនទៅគេព្រោះរហូតដល់ឃើញនៅមួយនេះសាហើយឥឡូវបាច់ធ្លាយស្ថានភាពមានស្រីច្រើនមានអីទៀតមិនមានច្រើនម៉េចបណ្ណាគេខ្លះប្រាប់មើលមិនមកអូនប្រច័ន្ទមកមួយនេះសាអញ្ចឹងនេះសាហើយនឹងបែនគេស្រឡាញ់គ្នាហើយបងចាស់ទុកនេះសាដូចជាប្អូនស្រីម្យ៉ាងទៀតបងក៏ដែរសំឡងផ្សេងផ្សេងកែពីអូនដែរអីយ៉ាឈឺចឹងហើយនៅរនុកប្រច័ន្ទបងឃើញទៀតតោះ ចំងច្បាស់ជើងឲ្យរហូតបាត់ខឹងពីណាគេប្រាប់ពីណាគេប្រៀនថាច្បាស់ជើងឲ្យបាត់ខឹងស្រីមួយណាប្រៀនបងប្រាប់មើលគឺមនុស្សស្រីម្នាក់ដែលតែនៅក្បែរបងហើយក៏តែតែនៅក្នុងបេះដូងបងអូអបោះមានស្រីម្នាក់ក្នុងបេះដូងបងឯងចុះអូនម្នាក់នេះថងនេះអើក៏ទៅមនុស្សប្រុសពេលមានស្រីច្រើនហើយមកអួតប្រាប់គេទៀតគឺថាលយមែនគឺម៉ាក់បងហ្នឹងគាត់ប្រាប់ថាមនុស្សស្រីនៅពេលដែលឈឺអត់ស្រួលខ្លួន រយដៃរយជើងអញ្ចឹងចាំមកច្បាស់ឲ្យអូនបានធូរស្រួលជាងមុននៅនៅហេបងអញខានថាអូនមិនថ្ងៃហីគិតមើលខ្លួនឯងអូននិយាយមែនទេតាំងពីមានម្នាក់ស្រីនេះស្រានឹងចូលមកក្រុមហ៊ុនមកបងអញផ្លាយព្រោះផ្លាយមិនអូនច្រើនណា គឺបេះដូងបងបងសុំទោសដែលមករយៈនេះបងធ្វើយើងទាំងពីរនេះមានរឿងច្រើនបងឈប់ហើយឈប់ធ្វើអូនខឹងហើយហើយបងនៅទីនេះមើលថែអូនណាអឺអាខាងសឹងក៏បានណា 맞춰는 Bông, vâng. ừ. chú đôn thầm nâng ban đấy nè, bài tôi quên xin nữa ម៉េចអូនខ្លាចគេដឹងថាបងជាសងសាអូនហ៎អូនអត់ចង់ឲ្យបងខកការងារហ្នឹងណាហើយណាមួយថ្ងៃហ្នឹងមានមកថតដល់នឹងណាចឹងបងប្រញាប់ទៅប្រយ័ត្នយឺការងារគេចង់ប្រាប់ថាស្រលាញ់ស្រលាញ់បើគេដឹងនឹងខូចចិត្តបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន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 មានប្រសិទ្ធភាព ក្នុងការបំបាត់ការឈឺចាប់និងគ្រុនក្តៅពីងជីវិតប្រកបដោយភាពស្វាហាប់ដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លាគូឡូប្លាតូជួយជាងគ្រប់មែនឡាតូចង់ប្រំថាស្រលាញ់ស្រលាញ់មកគេដឹងនឹងខូចចិត្តអត់យឺតទេ អូនឯងអត់ទាន់ញ៉ាំអីផងហ្នឹងអញ្ចឹងកុំភ្លេចឲ្យក្រុមការងារគេរៀបចំឲ្យញ៉ាំផងណាដែលផ្ដាំដូចគុណក្មេងអញ្ចឹងមិនដឹងទេតែអូនក៏អត់ចង់ឲ្យបងឯងខ្លាចទៅជាមនុស្សផុសដែរគិតតែពីស្នេហាអត់ខ្វល់ពីការងារអញ្ចឹងដែរជីវិតមានក្តីសុខណាមិនគិតតែលើរឿងស្នេហាមួយមុខឬក៏ការងារមួយមុខទេត្រូវតែគិតទាំងពីរហ្នឹងព្រោះថារឿងទាំងពីរហ្នឹងហើយដែលធ្វើឲ្យជីវិតរបស់យើងមានក្តីសង្ឃឹមនិងមានក្តីសុខសម្រាប់ការរស់នៅបន្តទៀតណា តែឥឡូវហ្នឹងមកឯងគិតពីស្នេហាឯតាចឹងដល់ពេលទៅធ្វើការម្ដងហើយហើយចង់អត់មានអីជំនួសពាក្យថាអរគុណទេហ៎អីគេជំនួសពាក្យថាអរគុណប៉ុណ្ណឹងបានណាអូខេប៉ុណ្ណឹងបានហើយអញ្ចឹងអូនប្រញាប់ទៅធ្វើការទៅណាបាយបាយបាយបាយ មានស្នេហាសពពេលដែលកំពុង ធ្វើរឿងក្នុងក្តីសម័យមានអីល្អដែរតាពីមុនខ្ញុំតែងតែគិតថាចង់នៅម្នាក់ឯងហើយគិតថាស្នេហាអាចធ្វើឲ្យខ្ញុំ ធ្វើការអត់ល្អប៉ុន្តែតាមពិតទៅវាគឺជាកម្លាំងចិត្តជំរុញចិត្តខ្ញុំឲ្យខ្ញុំខិតខំប្រឹងប្រែងកាន់តែខ្លាំងតានីសារៀបចំខ្លួនលឿនៗណាដល់ម៉ោងថតឡើយអូនចាបង ឆ្ងាញ់អូនបើឆ្ងាញ់ញ៉ាំមកច្រើនឆ្ងាញ់ឆ្ងាញ់ខ្លាំងណាស់ប៉ុន្តែអូនដឹងណាអស់តែស្នាដៃឆ្ងាញ់ឆ្ងាញ់អញ្ចឹងមិនបងធ្វើឲ្យអូនទេត្រូវទេនេះអូនមើងងាយស្នាដៃបងមែនបងខំដាក់ចិត្តធ្វើអូននិយាយអញ្ចឹងបងអន់ចិត្តបាត់ហើយនេះញ៉ាក់ញ៉ាក់ម៉េះអូអំណឹកស្មានថាខ្លួនឯងមានសង្សារញ៉ាក់ញ៉ាក់ហើយអំណឹកស្មានថាខ្លួនឯងមកដាក់ចិត្តស្លាញ់មនុស្សញ៉ាក់ញ៉ាក់អញ្ចឹងហីមិនគិតថាបងញ៉ាក់ញ៉ាក់អញ្ចឹង អូននិយាយចឹងបងអន់ចិត្តមែនណានោះប្រុសក៏មានបេះដូងដែរហើយក៏ចេះអន់ចិត្តដែរប៉ុន្តែបងធ្វើចឹងបាន តែជាមួយមនុស្សស្រីតែបងស្រឡាញ់ហើយចាស់ស្រឡាញ់ខ្លាំងអត់ចឹងខ្លាំងហើយក៏ខ្លាំងដល់ថ្នាក់ចង់ជប់ស្រឡាញ់ដែរតែធ្វើអត់បានអញ្ចឹងហើយចាប់បើសិនជាថ្ងៃណាមួយ អូនឈប់ស្អាតនៅស្លាញ់អូនទៀតអត់នេះអូនគិតថាអូនស្អាតមែនអូនអត់ស្អាតអូនអត់ល្អប៉ុណ្ណឹងក៏បងនៅតែស្លាញ់អូនឃើញអត់មិនមិនត្រូវថែគេអញ្ចឹងខ្លួនឯងមិនលើផុសហ៎បងមានថែអូនណាបងគ្រាន់តែប្រាប់ចម្លើយពិត ចង់ឲ្យអូនរៀនទទួលស្គាល់ការពិតជំនួសខ្វះខាតខ្លួនឯងតែប៉ុន្តែ បងក៏ចង់ឲ្យអូនបាត់បង់ភាពជាខ្លួនឯងដែរបានហើយបានហើយបាននិយាយទេលោកគ្រូប៉ាកែប៉ាកែខ្លាំងណាស់អរគុណដែរដែលព្រមថ្លែងអូនទោះបីជាដឹងថាអូនមិនស្អាតបងស្នេហ៍អូនព្រោះជាអូននោះអីតែបងប្រាប់រឿងមួយលើក្រោយ បងនោះស្រួលខ្លួនចឹងធ្វើតែប្រាប់បងដឹងមុនគេលឺអត់ហើយចោះមិនសមមិញពេលផឹក មិនបោះអ្នកម៉ែហើយហ៎បងតាក់ទងតើអូនអត់បានផងនេះយប់មិញទៅបងដាក់ចិនមកហៅអូននៅបន្ទប់នេះហើយទៅឃើញអូនគេងឈឺអញ្ចឹងនេះអូនឯងមានរឿងអីមែនអត់មានរឿងអីផងអញ្ចឹងចាំមកបន្តិចមកយកឆានបន្ទប់សិន បងចង់គេលើកផ្លូវអូនអត់បានទេងើបសិនមែនអូនអត់សុខខ្លួនទេណាអត់អត់អត់មិននេះគឺទៅញាក់ញាក់មើលងើបងើបទៅវាយឡើយ បែបយ៉ាងដែលខ្ញុំតែងតែធ្វើមិនល្អដាក់នីសាកន្លងមកខ្ញុំបានសុំឲ្យនីសាមិនភ្លេចរឿងសពគ្រប់បែបយ៉ាងទេប៉ុន្តែខ្ញុំគ្រាន់ចង់ឲ្យនីសាដឹងថាខ្ញុំចង់សុំទោសចង់ឲ្យនីសាអត់ទោសខ្ញុំតែបើនីសាមិនអត់ទោសខ្ញុំក៏អត់អីដែរណាខ្ញុំគ្រាន់តែចង់ឲ្យនីសាដឹងថាខ្ញុំពិតជា ដឹងកំហុសពិតមែនមិនអីទេខ្ញុំតាំងពីដើមមកក៏មិនដែរប្រកាន់ជាមួយនឹងសេលីនអីស្រាប់អី ណាមួយសេលីនចង់ទៅជាមនុស្សល្អឬអាក្រក់ក៏ជាគ្រឿងរបស់សេលីនដែរវាជាការជ្រើសរើសរបស់បុគ្គលផ្ទាល់ខ្លួនតែហើយខ្ញុំក៏មិនល្អសម្រាប់មនុស្សគ្រប់គ្នាដូចគ្នាគ្រាន់តែខ្ញុំចង់ឲ្យគេក្តៅកាហាយដោយសារខ្ញុំខ្ញុំអរគុណនីសាខ្លាំងណាស់ដែលនីសាមិនប្រកាន់ទោសពេលខ្ញុំ ត់ច្រឡាំងគីឡូទៀតហើយអត់អីបងមានវិធីដែលធ្វើអូនស្គមវិញបានណូមិនបាច់ក៏បានដែរអញ្ចឹងព្រមរៀបការនឹងបងសិនណាកុំមកសុំរៀបការអីនៅកដាវងកដាទីអីអញ្ចឹងអូនទាំងពីរជួយទៅបដូរសម្លៀកបំពាក់ថ្មីមួយឈុតអូខេហើយអូនប្រាប់ឲ្យតាថាអូនមានកាត់អីទេក្រែងខាងកាត់ពេលវេលាអត់ហើយម៉ាក់ម៉ាក់ប៉ាត់មែនបងកំសាន្តនេះពិតជាបងមែនទេអត់ទេតាខ្ញុំមកស្គាល់គាត់ផងគាត់ជាអ្នកណាខ្ញុំអាចទទួលយកទេខ្ញុំអត់អាចទទួលយកបានទេ គេមិនជាបងខ្ញុំទេលីសាលីសាអូនកាត់អីហ្នឹងអូនមិនមានចង់ទៅស្លាប់ខ្លួនអីណាហើយក៏អត់មានអ្នកណាមកធ្វើអីអូនដែរហេតុអីកូនជាស្រីម្នាក់ហ្នឹងហេតុអីកូនជាគេពីតែនេះដោយសារតែថ្ងៃមិញទឹកអូនខ្លាចតែជាបែបនេះមែននេះ បណ្ដៃឲ្យចិត្តវងវែងបែបនេះបើសិនមិនស្រឡាញ់